ជួបបញ្ហាទោសទណ្ឌពន្ធនាគារតែអតីតស្វាមីតារាស្រីថៃភីនគី នៅតែឈឺឆ្អាលសុកទុកនាងតារាស្រីថៃល្បីឈ្មោះធ្លាប់សម្ដែងជាតួនាងផ្កាយព្រឹកក្នុងវ័យកុមារភាពនាងភីនគី ដែលមានឈ្មោះពេញថាសាវិកាចៃយ៉ាដេកត្រូវប៉ូលីសឃុំខ្លួន ក្នុងពន្ធនាគាររងចាំសវនាការកាត់ទោស ដោយគ្មានការអនុញ្ញាតឲ្យបង់ប្រាក់ធានាខ្លួននៅក្រៅឃុំព្រោះជាវៀងនាងរត់គេចខ្លួនពាក់ព័ន្ធនឹងករណីឈោបោកលុយតាមគម្រោង Forex 3D ជារឿងហេតុនឹកស្មានមិនដល់មួយដែលតារាស្រីវ័យក្មេងរូបនេះត្រូវជាប់ផុងខ្លួនក្នុងករណីឈោបោកមនុស្ស14000នាក់ក្នុងគម្រោងបោកប្រាស់ដែលមានទឹកប្រាក់សរុប1.9លានបាតស្មើនឹងជាង53លានដុល្លារ ប៉ុន្តែក្នុងពេលវេលាដ៏តានតឹងរកថាមិនត្រូវមហាជនតាមបណ្ដាញអនឡាញថៃសង្កេតឃើញថាអ្វីដែលតារាស្រីរូបនេះនៅ សេសសល់ក្នុងឆាកជីវិតមជ្ឈមវ័យរបស់នាង គឺទឹកចិត្តពីអតីតស្វាមីដែលជាសេដ្ឋីលំដាប់ប្រទេសថៃតាមរូបភាពវីដេអូរបស់បណ្ដាញសារព័ត៌មានថៃមួយ គេឃើញថានៅថ្ងៃដែលតារាស្រីនាងភិនគីត្រូវប៉ូលីសចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ ដើម្បីឃុំខ្លួនករណីឈោបបោកប្រាក់រាប់ពាន់លានបាតនោះហើយសូលលំដាប់ប្រទេសលោកអ៊ីតធីចាវ៉ាលីតាមរងអតីតស្វាមីរបស់ភិនគី បានបង្ហាញវត្តមាននៅ ក្បែរនាង នៅ ចំពោះមុខអ្នកសារព័ត៌មាន និងប៉ូលីសថៃជាប់ជានិច្ចអាចនិយាយបានថាជាទឹកចិត្តអតីតស្វាមីដែលមាន ចំពោះរូបនាង មើលឃើញថាមិនច្រើនជួយអ្វីមិនបានច្បាប់គឺច្បាប់ ទោសជាប់ពន្ធនាគារមិនអាចលើកលែងការឃុំខ្លួនមិនអាចធានាបានក៏ពិតមែនប៉ុន្តែសន្តានចិត្តអតីតស្វាមី ដែលបានលែងលះគ្នាជាង5ឆ្នាំទៅហើយ នៅតែអាចមានវត្តមាននៅ ក្បែរនាង ក្នុងអំឡុងពេលដែលតានតឹងដូចនេះធ្វើឲ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តអតីតស្វាមី ដែលជាហៃសូលំដាប់ប្រទេសថៃ លោកអ៊ីធីចាវ៉ាលីថាំរង មានចំពោះតារាស្រីថៃភីនគី បន្ថែមពីលើនេះមហាជនក៏បាននឹកដល់ពាក្យសម្ដីដែលមហាសិទ្ធិថៃ លោកអ៊ីធីចាវ៉ាលីតាមរងនិយាយអំពីអតីតភរិយារបស់ខ្លួនផងដែរនៅមុនពេលតារាស្រីភីនគីជួបរឿងរ៉ាវទោសទណ្ឌដែលស្ទើរតែនឹកស្មានមិនដល់ហើយសូថៃលោកអ៊ីធីធ្លាប់បាននិយាយដូចនេះថា និយាយតាមត្រង់ទៅខ្ញុំ ពិតជាអាណិតអតីតភរិយាខ្ញុំ នាងភីនគីណាស់ព្រោះថា បើមើលទៅមុខឆាកជីវិតដ៏វែងឆ្ងាយទៅភិនគីនាងនឹងមិនមានសល់អ្វីឡើយព្រោះថាមនុស្សក្បែរខ្លួននឹងប្រមូលទៅគ្មានសល់ប៉ុន្តែខ្ញុំមិនអាចជួយអ្វីបានឡើយក្តីបារម្ភរបស់ខ្ញុំតែងតែកើតមានឡើង នៅពេលដែលនឹកដល់ឈ្មោះរបស់នាងមហាសិទ្ធិថៃលោកអ៊ីធីចាវ៉ាលីតាមរំបន្តថានាង មានអាយុក្បែរ40ឆ្នាំទៅហើយ ប៉ុន្តែបើនាងនៅតែបន្តប្រើប្រាស់ជីវិតដូចកន្លងមក នាងនឹងមិនសល់អ្វីទាំងអស់ប៉ុន្តែ ពាក្យដាស់តឿនទាំងនេះមហាជនអនឡាញក៏មិនហ៊ានប្រកាសថាអតីតស្វាមីតារាស្រីនាងភិនគីនិយាយសម្ដៅទៅលើមុខរបរឬដាស់តឿនរឿងអ្វីដោយចំពោះឡើយគ្រាន់តែមហាជននឹកឃើញថាអតីតស្វាមីរបស់នាងធ្លាប់បោះសម្ដីដាស់តឿននាងរួចហើយតារាស្រីថៃល្បីឈ្មោះសាវិកា ចៃយ៉ាឌីឬនាងភីនគីប្រឡូកក្នុងពិភពសិល្បៈថៃតាំងពីនៅវ័យក្មេង នៅ ពេលនាងពេញវ័យរៀបការ នាងក៏បានរៀបការជាមួយមហាសេដ្ឋីលំដាប់ប្រទេសលោកពេជ្រអ៊ីទីចាវ៉ាលីតាមរងកាលពីឆ្នាំ2014ក្នុងពិធីរៀបការដ៏ធំដុំអធិកអធមកក្រៅប្រទេសថៃ ចំណាយអស់ប្រាក់ជាង9លានដុល្លារប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន មិននឹកស្មានដល់ គឺតារាស្រីរូបនេះនិងស្វាមីបែរជាសម្រេចចិត្តលែងលះគ្នាក្រោយរួមរស់ក្រំដំបូលតែមួយ ជាមួយគ្នាអស់រយៈពេល3ឆ្នាំមូលហេតុដែលអ្នកទាំងពីរលែងលះគ្នាគឺដោយសារតែហេតុផលជាច្រើនទើបទ្រាំរស់នៅ ជាមួយគ្នាមិនបានតារាស្រីរូបនេះ បានបន្ថែមទៀតថាពួកគេពិតជាមិនអាចបន្តកាន់ដៃគ្នាដើម្បីឆ្លងកាត់ឧបសគ្គទៀតទេ ក្រោយមក Pinky ក៏បានវិលចូល ក្នុងវិស័យឧស្សាហកម្មសិល្បៈកំសាន្តវិញ ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។